អូខេជំរាបសួរលោកគ្រូសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះគឹមជូខ្ញុំនឹងមកប្រាប់ពីមូលហេតុដែលខ្ញុំជ្រើសរើសយក topic មួយនឹងតកតងនឹង assignment របស់លោកគ្រូជាលក្ខណៈ free topic អញ្ចឹងធ្វើឲ្យពួកខ្ញុំពិបាកជ្រើសរើសយ៉ា finally ពួកខ្ញុំបាន ជ្រើសរើសយក topic មួយដែល topic ហ្នឹងគឺ Cambodia Digital Marketing Trend ហើយមូលហេតុដែលខ្ញុំជ្រើសយក topic មួយហ្នឹងគឺមកពីពួកខ្ញុំសម្លឹងមើលឃើញវិសាលភាពហើយនឹងភាពកើនឡើងរបស់ local digital marketing អឺស្របពេលនឹងទៀតក៏បានសង្កេតឃើញថាការប្រើប្រាស់អឺ digital marketing បែបនេះនៅក្នុងស្រុកយើងគឺ វានៅមានកម្រិតនៅឡើយហើយខ្ញុំគិតថា local digital marketing ហ្នឹងគួរតែជាចំណុចដំបូងដែលយើងគួរតែចាប់អារម្មណ៍ហើយចាប់ផ្ដើមមុននឹងយើងបំបែកទៅទីផ្សារទូទាំងប្រទេសឬក៏ឆ្លងប្រទេសអីអញ្ចឹងទៅមួយវិញទៀតនៅក្នុង topic ហ្នឹងគឺពួកខ្ញុំអត់បាននិយាយ focus ទៅលើ company ណាមួយជាក់លាក់ទេដោយសារតែពួកខ្ញុំគិតថាអឺនឹងផ្ដល់ជាលក្ខណៈ general information ហើយនឹង tip មួយចំនួនដើម្បីឲ្យអ្នកទាំងអស់គ្នាបានពិចារ នាបន្ថែមទៅលើតកតងនឹង topic Cambodia Digital Marketing Trade របស់ពួកខ្ញុំហើយដោយសារតែស្រុកយើងគឺវាមាន limit information ដែលគេដាក់ឲ្យយើងមើលអញ្ចឹងហើយចំណុចណាខ្លះគឺវាអាចធ្វើឲ្យយើងពិចារណាឡើងវិញឬក៏អាចថាវាអត់មានអញ្ចឹងទៅគឺយើងជ្រើសរើសថាសម្រាប់ចិត្តអត់ដាក់គឺវាល្អជាងហើយចូលមកដល់ content សុំតទៅមិត្តភ័ក្តិរបស់ខ្ញុំដើម្បីឲ្យគាត់ present បន្តអូខេជំរាបសួរលោកគ្រូហើយនឹងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាអញ្ចឹងមុននឹងយើងចូលដល់ចំណុចដែលយើងត្រូវបកស្រាយយើងមកមើល content ជាមុនសិនមានដូចជាទី1គឺតទៅទៅនឹង introduction ដោយក្នុងនោះវាមានដូចជា the definition of digital marketing history of digital marketing មួយទៀតគឺ the rise of digital marketing in Cambodia ហើយចំណុចទី2គឺ segmentation of digital marketing ទី3គឺ benefit outcome of local digital marketing ទី4 limitation of local digital marketing and solution ហើយចំណែកឯចំណុចចុងក្រោយនេះគឺ comparison between traditional and digital marketing អញ្ចឹងសូមដល់ចូលដល់ចំណុចទី1គឺតកតងទៅនឹង definition សុំស្លាយទៅមុខអូខេតើតើទៅនឹងអញ្ចឹងយើងមើលពាក្យទី1ដូចជា digital marketing អញ្ចឹងយើងដឹងហើយសោះថា digital marketing គឺជាការធ្វើ marketing តាមរយៈ platform ដូចជាប្រព័ន្ធ social media ឬ website នៅតាមប្រព័ន្ធ internet ហើយមួយទៀតគឺ local digital marketing គឺសំដៅដល់ការ design marketing បែបម៉េចដើម្បីឲ្យមានភាពងាយស្រួលក្នុងការចាប់យកនៅគោលដៅអតិថិជនរបស់យើងនៅក្នុងតំបន់ជាក់លាក់ណាមួយដែលយើងចង់ឲ្យការផ្សព្វផ្សាយហ្នឹងបានទៅដល់គឺចូលដល់ចំណុចមួយទៀតគឺចំណុច B តកតងទៅនឹងប្រវត្តិនៃ digital marketing យើងដឹងថា digital marketing គឺបានចាប់ផ្ដើមឡើងនៅ ក្នុងឆ្នាំ1990 ដោយក្នុងឆ្នាំ1990គេបានចាប់ផ្ដើមបង្កើតជាអ៊ីនធឺណិតឡើង ដោយវាមានទម្រង់ជា www ឬជា website តែប៉ុណ្ណឹងហើយលុះមកដល់ឆ្នាំ1991គេបានឲ្យ user ហ្នឹងមានតែគេបានដាក់វាឲ្យ user ហ្នឹងប្រើប្រាស់ជាសាធារណៈហើយបន្ទាប់មកគឺនៅក្នុងឆ្នាំ1995មានអ្នកប្រើប្រាស់រហូតទៅដល់16លាននាក់ ហើយវាមានតម្រង់ជា search engine ដែលយើងដឹងហើយថា search engine វាជារបៀប search ជា keyword លុះដល់ទៅពេលមានអ្នក ប្រើប្រាស់ច្រើនមែនតើទៅវាបានធ្វើឲ្យ investor មួយចំនួនឬក៏ business អ្នកជាអ្នករកស៊ីធំធំហ្នឹងគឺគាត់បានងាកមកចាប់អារម្មណ៍មកលើវិស័យមួយហ្នឹងហើយចូលដល់មកដល់សំទោសចូលដល់ឆ្នាំ1999គេបាន develop ប្រភេទ digital marketing ដែល ទាំងអស់ហ្នឹងឲ្យទៅជាមាន platform ដើម្បីគ្រប់គ្រងហើយការពីដំបងដំបងហ្នឹងយើងដឹងហើយថាអ្វីក៏ដោយដែលកាត់ឡើងមកដំបងគឺ វាពិបាកក្នុងការគ្រប់គ្រងហើយណាមួយវាមានភាពរញ៉េញ៉ៃពេលហ្នឹងក្នុងការស្វែងរកទិន្នន័យអីផ្សេងផ្សេងគឺវាមានភាពលំបាកសូមចូលស្លាយមួយទៀតលុះចូលមកដល់ឆ្នាំ2000គឺ social media បានចាប់ផ្ដើមផ្ទុះឡើង user បានខ្លាយទៅជា customer ហើយពេលដល់ណែគឺ ការកើតឡើងនៃ mobile phone គឺ ចាប់ផ្ដើមមានបដាបដាដែលធ្វើឲ្យមនុស្សរាល់គ្នាអាចនឹងគាត់កំងផលិតផលតាម social media បានចូលដល់ឆ្នាំ2010វិញគឺអ្វីអ្វីបានប្រែប្រួលច្រើនព្រោះមនុស្សម្នាក់ម្នាក់បានបដោតទៅលើ ទូរស័ព្ទជាច្រើនហើយនឹងចំណាយពេលវេលាជាមួយវាមិនថាទំនាក់ទំនងជាមួយមិត្តភ័ក្តិ តកតងនឹងការងារប្រើប្រាស់ email ជាដើមអញ្ចឹងហើយបានជាពេលនោះដែរគឺ marketer ដែលជាអ្នកធ្វើទីផ្សារហ្នឹងគាត់បានងាកមកចាប់អារម្មណ៍ជាមួយនឹងប្រភេទ digital marketing ព្រោះគាត់ពួកគាត់សម្លឹងឃើញ ពីសក្តានុពលរបស់ audience ពួកគាត់ហើយចូលដល់ចំណុចមួយទៀតគឺឆ្នាំ2020គឺសពថ្ងៃហ្នឹងយើងដឹងហើយថាសឹងតែគ្រប់ business ទាំងអស់មិនថា តូចមិនថាធំ គឺបានងាកមកប្រើ business បែប digital marketing ព្រោះពួកគាត់គិតថាការធ្វើបែបហ្នឹងគឺ business គាត់អាចនឹងក្រលឿនជាងប្រភេទ marketing បែប traditional សូមទៅ slide មួយទៀតអញ្ចឹងចូលដល់ចំណុចបន្ទាប់ យើងមើល the rise of digital marketing in Cambodia អញ្ចឹងតកតងទៅនឹងការកើនឡើងនៃ digital marketing នៅកម្ពុជាហ្នឹងយើងមើលទិន្នន័យមួយចំនួនដែលគេបានបង្ហាញ ហើយទិន្នន័យទាំងអស់នេះខ្ញុំបានដកស្រង់ចេញពី website មួយឈ្មោះថា MIA ដែលយើង ដែលពាក្យពេញហៅថា Marketing in Asia ដែលទិន្នន័យទាំងអស់ហ្នឹងបានបង្ហាញនៅក្នុងឆ្នាំ2019ដោយបង្ហាញថាមានប្រជាជនកម្ពុជាសរុបទាំងអស់គឺ16.36លាននាក់ហើយមានទូរស័ព្ទដៃហ្នឹងគឺទូរស័ព្ទយើងហ្នឹង ចំនួន25.4លានគ្រឿង តកតងទៅនឹង internet user គឺ12.50លាននិង active social media user គឺ8.40លានហើយនឹង mobile social media user ហ្នឹងគឺ8.10 million ចឹងដោយសារតែប្រជាជនកម្ពុជាយើងគឺផ្ដោតទៅលើប្រព័ន្ធ social media ច្រើនដូចជា Facebook, TikTok, YouTube ដែលរបស់ទាំងអស់ហ្នឹងធ្វើឲ្យ marketer មើលឃើញពី potential potential ហ្នឹងគឺតាក់ទងទៅនឹង target customer ហ្នឹងអញ្ចឹងហើយការធ្វើ marketing ជាច្រើននៅកម្ពុជាត្រូវបានផ្លាស់ប្ដូរទៅជា digital វិញអញ្ចឹងយើងងាកមកមើលក្រុមហ៊ុនធំធំច្រើននៅកម្ពុជាដូចជាក្រុមហ៊ុន Smart ក្រុមហ៊ុន Oppo, Seika, Vivo គឺជាក្រុមហ៊ុនធំធំនៅក្នុងស្រុកយើងហ្នឹងពួកគាត់បានកាត់បន្ថយការធ្វើ marketing បែប traditional ព្រោះពួកគាត់គិតថាវាអត់មានប្រសិទ្ធភាពដូចបែប digital marketing ទេហើយ និយាយទៅគឺវាចំណាយពេលយូរចំណាយកម្លាំងពលកម្មច្រើនចំណាយថវិកាច្រើនប្រសិទ្ធភាពទៀតអញ្ចឹងចំណុចខ្ញុំគឺចប់សម្ដែងខ្ញុំសូមបកគោលភារកិច្ចបន្ទាប់ទៅកាន់មិត្តភក្តិខ្ញុំហួចគាត់នឹងបន្ត ភារកិច្ចនឹងមិត្តអឹមបាទជំរាបសួរលោកគ្រូហើយគោដូចជាជំរាបសួរមិត្តរួមថ្នាក់ទាំងអស់គ្នាអឺខ្ញុំម៉ាត់ឈ្មោះសានហ៊ុចដែលនឹងមក operation តាក់ទងជាមួយនឹងចំណុចមួយ ដំបូងដែលនឹងនិយាយអំពី head poll មួយចំនួនហេតុអីដែល marketer គាត់គួរតែ switch ខ្លួនគាត់ពីការប្រើប្រាស់ជាមួយនឹង digital traditional marketing ទៅបែបជា digital marketing អឺបើសិនជាយើងមើលជាក់ស្ដែងនៅក្នុងបរិបទក្នុងប្រទេសកម្ពុជារបស់យើងប្រជាជនកម្ពុជារបស់យើងបើយើងគិតនៅនាពេលបច្ចុប្បន្នទៅអ្នកដែលប្រើប្រាស់ជាមួយនឹងសេវាអ៊ីនធឺណិត គឺវាចូលប្រជាជនសរុបមានខ្ទង់16លានអ្នកក៏ប៉ុន្តែមានរហូតទៅដល់12លានអ្នកហើយដែលគាត់ប្រើប្រាស់ជាមួយនឹងសេវាអ៊ីនធឺណិតហើយក្នុង12លានអ្នកនោះទៀតទៀតសោតគឺមាន ប្រមាណជា8.5 4លានអ្នកដែលគាត់ប្រើប្រាស់ជាមួយនឹង social media ដែលតាក់ទងជាមួយនឹង Facebook Instagram ឬក៏ TikTok អីជាដើមហើយដោយសារតែចំណុចនេះដូចជាអ្នកអ្នកទាំងអស់គ្នានឹងស្រាប់ហើយថា digital marketing គឺជាប្រ ភេទក្នុងការទីធ្វើទីផ្សារណាមួយដែលតាក់តងដែលគាត់ប្រើជាមួយនឹង technology ក្នុងការផ្ញើជាមួយនឹងព័ត៌មានឬក៏ការធ្វើ advertisement មួយចំនួនរបស់គាត់គឺតាក់ទងជាមួយនឹង technology ទៅលើតាក់ទងជាមួយនឹងបណ្ដាញ social media អីជាដើមហើយដោយសារតែឃើញទិន្នន័យជាក់ស្ដែងនេះពេលបច្ចុប្បន្នប្រជាជនកម្ពុជាប្រើប្រាស់ជាមួយនឹង social media ច្រើនដូច្នេះហើយវាជាឱកាសមួយខ្ពស់មែនទែន សម្រាប់ marketer ក្នុងការប្រើប្រាស់ជាមួយនឹង social media ដើម្បីធ្វើ marketing របស់គាត់ដើម្បីទាក់ទាញជាមួយនឹងអតិថិជនឬក៏ចង់ផ្ញើជាខ្សែមួយចំនួនទាក់ទងទៅកាន់ customer tag target customer របស់គាត់គឺមានភាពងាយស្រួលមែនទែនហើយណាមួយទៀតក៏គាត់អាចកាត់ចំណាយកាត់ជាមួយនឹង cost ច្រើនមែនទែនតាក់ទងជាមួយនឹងការធ្វើ marketing របស់គាត់បើ compare ជាមួយនឹង trend traditional marketing ហើយបើនិយាយអំពី ប្រសិទ្ធភាពវិញគឺវាដាច់គ្នាឆ្ងាយមែនទែនដោយការប្រើប្រាស់ជាមួយនឹង digital marketing គឺវាទទួលបានប្រសិទ្ធភាពខ្ពស់ហើយជាមួយនឹងការចំគោលដៅជាមួយនឹងអតិថិជនរបស់គាត់ដែលគាត់ចង់ឲ្យទៅដល់ច្រើនខ្លាំងមែនទែនបើ compare ជាមួយនឹង traditional marketing ហើយសូមទៅ slide មួយទៀតអឺហើយចំណុចមួយទៀតនេះគឺជាចំណុចទី2ធំដែលខ្ញុំនឹងអឺ មកនិយាយតាក់ទងជាមួយនឹង market segmentation នៅក្នុង digital marketing អឺបាននិយាយពី market segmentation អឺដូចជាអ្នកទាំងអស់គ្នាដឹងស្រាប់ហើយគឺ ជាការកាត់ចំណែកទីផ្សារក្នុងការធ្វើទីផ្សារដើម្បីចាប់យកជាមួយនឹងអតិថិជនមួយចំនួនតូចណាមួយដែលយើងអត់ចាប់យកទាំងអស់ទេព្រោះ យើងស្គាល់នឹងផលិតផលរបស់យើងច្បាស់អញ្ចឹងយើងដឹងថាអ្នកណាជាអ្នកប្រើប្រាស់ជាមួយនឹងផលិតផលរបស់យើងអញ្ចឹងនៅពេលដែលយើងដឹងបែបនេះគឺវាមានភាពងាយស្រួលសម្រាប់យើងដែលជា marketer ក្នុងការផ្ញើជាមួយនឹងព័ត៌មានឬក៏ជា message អីមួយចំនួនគឺចំកោដៅល្អមែនទែនហើយដូចជាអ្នកដងគ្នាធ្លាប់រៀនតាំងពីឆ្នាំទី1មកដែរគឺនៅក្នុង market segmentation ហ្នឹងគឺយើងនឹងបែងចែកវាជា4ប្រភេទទី1 មួយហ្នឹងគឺតកតងជាមួយនឹង geographic ទី2តកតងជាមួយនឹង demographic ទី3តកតងជាមួយនឹង psychographic ហើយចំណុចចុងក្រោយហ្នឹងគឺតកតងជាមួយនឹង behaviorist ហើយចំណុចទី1ដែលខ្ញុំនឹងលើកមកនិយាយនៅក្នុង market segmentation ហ្នឹងអឺគឺតាក់ទងជាមួយនឹង market segmentation តាក់ទងជាមួយនឹង geographic ហើយអញ្ចឹងអ្នកនរគ្នាប្រកាសជាឆ្ងល់ហើយថាអ្វីទៅជា geographic នៅក្នុង segmentation របស់ digital marketing អឺបើនិយាយទៅ geographic ហ្នឹងគឺវាជាប់តាក់ទងជាមួយនឹងទីកន្លែងឬក៏ជាដើមកំណើតឬគឺជាកន្លែងណាដែល audience របស់យើងក៏ដូចជា customer របស់យើងដែលគាត់កំពុងតែរស់នៅនាពេលបច្ចុប្បន្នហ្នឹងហើយបើយើងនិយាយតាក់ទងជាមួយនឹង digital marketing អឺគឺចំណុចយើងនឹងយើងនឹងគិតឡើងឲ្យថាតើបើសិនជាយើងធ្វើ digital marketing តើប្រជាជនឬក៏ជា customer ឬក៏ audience យើងនៅក្នុងតំបន់ណា ដែលយើងនឹងបដោតលើខ្លាំងបំផុតហើយតំបន់ណា ដែលពេលដែលយើងធ្វើ digital marketing ទៅគឺវាទទួលបាននៅប្រសិទ្ធភាព ខ្លាំងហើយបើ សិនជាតាម perspective ឬក៏ opinion របស់ខ្ញុំដែលខ្ញុំបានសិក្សានោះខ្ញុំគិតថាបើសិនជាការធ្វើបែប digital marketing ហើយចំណុចឬក៏ទីតាំងដែលវាមានប្រសិទ្ធភាពខ្ពស់នៅពេលដែលយើងធ្វើ digital marketing គឺ អាចនិយាយបានថានាពេលបច្ចុប្បន្ននៅប្រទេសកម្ពុជារបស់យើងគឺនៅតាមទីក្រុងមួយចំនួនជាក់ស្ដែងដូចជានៅរាជធានីភ្នំពេញហេតុអីសំណួរហេតុអីហ្នឹងគឺដោយសារតែនៅក្នុងតាមរាជធានីភ្នំពេញប្រជាជន មានការរស់នៅច្រើនប្រកបផ្ដំគ្នាហើយណាមួយវាជា capital របស់ប្រទេសដូចគ្នាតាក់ទងមួយភ្នំពេញអញ្ចឹងហើយគឺមានការដើរលឿនមែនតែនតាក់ទងជាមួយនឹងបច្ចេកវិទ្យាអញ្ចឹងដូចយើងដឹងស្រាប់តាំងពីដើមខ្ញុំ mention មិញហើយថា digital marketer គាត់ ប្រើជាមួយនឹង device technology មួយចំនួនក្នុងការប្រើប្រាស់ឬក៏ send ជាមួយនឹង message របស់គាត់ទៅកាន់ audience របស់គាត់អញ្ចឹងដោយសារតែនៅភ្នំពេញប្រជាជនគាត់ប្រើជាមួយបច្ចេកវិទ្យាច្រើនអញ្ចឹងឱកាសខ្ពស់មែនទែនសម្រាប់ marketer របស់យើងក្នុងការផ្ញើព័ត៌មានអឺ ទៅកាន់ audience របស់យើងឬក៏ customer របស់យើងព្រោះដោយសារពួកគាត់ភាគច្រើនគឺគាត់ប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាបើយើងកុំផ្ញើទៅតាមអ្នកដែលរស់នៅជនបទមួយចំនួនគឺវាអត់សូវមានប្រសិទ្ធភាពទេហើយដោយសារតែពួកគាត់ភាគច្រើនគឺគាត់អត់សូវប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា smartphone ឯមួយចំនួនដូចជា laptop អីទេព្រោះគឺច្រើនយើងដឹងស្រាប់ហើយអ្នកដែលរស់នៅតាមជនបទគឺលក្ខណៈថាគាត់អត់សូវមានចំណេះដឹងច្រើនតាក់ទងជាមួយបច្ចេកវិទ្យាទេខ្ញុំមិនមែនមានន័យថាពួកគាត់អត់មានទេប៉ុន្តែវាក្នុងបរិមាណមួយដែល តិចបើសិនជាយើងកំពែងតាក់ទងជាមួយនឹងតាមទីរួមក្រុងអីមួយចំនួននៃប្រទេសកម្ពុជា ហើយចំណុចទី2ដែលខ្ញុំនឹងមកនិយាយហ្នឹងនៅក្នុង segmentation ដូចគ្នាគឺតាក់ទងជាមួយនឹង demographics អឺបើយើងអាចនិយមន័យតាក់ទងជាមួយនឹង demographic នៅក្នុង market ហ្នឹងវាអាចតាក់ជាប់តាក់ទងជាមួយនឹងប្រភេទនៃអាយុអឺទីកន្លែងកំណើតឬក៏ភេទទំហំនៃក្រុមគ្រួសារឬក៏ប្រាក់ចំណូល education កម្រិតនៃការអប់រំមួយចំនួន អឺក៏ប៉ុន្តែតាក់ទងជាមួយនឹងចំណុចនេះគឺខ្ញុំអត់លើកឡើងវាទាំងអស់ទេខ្ញុំសូមចាំយក តែពីចំណុចសំខាន់សំខាន់នៅក្នុង demographic ហ្នឹងមកនិយាយទេព្រោះខ្ញុំគិតថាដោយសារតែវាសំខាន់ជាងគេណាមួយដោយសារពេលវេលាខ្ញុំវាខ្លីផងហើយចំណុចដែលខ្ញុំនឹងនិយាយហ្នឹងគឺតាក់ទងជាមួយនឹង age បើសិនជាយើងនិយាយពី age អាយុ តើកម្រិតអាយុប្រភេទពីប្រមាណទៅប្រមាណដែលនៅពេលដែលយើងប្រើប្រាស់ជាមួយនឹង digital marketing ដើម្បីផ្ញើជា message ឬអ្វីមួយចំនួនធ្វើ advertisement ទៅវាចំគោលដៅល្អឬក៏ទទួលបានប្រសិទ្ធភាពខ្ពស់អញ្ចឹងបើយើងនិយាយពី age គឺវាមានភាពអាយុវាវាច្រើនមែនទែនវាពិបាកក្នុងការបែងចែកក៏ប៉ុន្តែដោយសារតែយើងមានជានិយមន័យមួយទៀតតកតងជាមួយនឹង generation ខ្ញុំនឹងយកយកតកតងជាមួយនឹង generation ក្នុងការកាត់ចំណែក ពីអាយុមកផ្នែកមកផ្នែកដើម្បីឲ្យយើងមានភាពងាយស្រួលទាំងនឹងហើយ យើងសួរថាតើអ្វីទៅជា generation អឺបើសិនជា generation គឺតាក់ទងជាមួយនឹងក្រុមនៃមនុស្សដែលគាត់កើតនៅក្នុង period ណាមួយទីកន្លែងណាមួយអឺជាក់ស្ដែងគឺបែបហ្នឹងហើយយើងសួរថាតើ generation ហ្នឹងគឺយើងមានប្រមាណប្រភេទអឺនៅតាមនៅក្នុងក្នុង generation ហ្នឹង គឺគេនឹងចែកវាចេញជា4ប្រភេទទី1ហ្នឹងគឺ baby boomer ដែលជាអ្នកកើតនៅក្នុងឆ្នាំ1946ដល់ឆ្នាំ1964ទី2ហ្នឹងគឺ Generation X គឺជាអ្នកកើតនៅឆ្នាំ1965ដល់ឆ្នាំ1976ទី3ហ្នឹងគឺ Millennium ឬក៏ Generation Y ដែលជាអ្នកកើតនៅឆ្នាំ1977ដល់ឆ្នាំ1995ហើយ generation ចុងក្រោយហ្នឹងគឺជា generation Z ដែលជាអ្នក អ្នកកើតនៅក្នុងអំឡុងឆ្នាំ1996រហូតមកដល់ពេលបច្ចុប្បន្នហើយសំណួរសួរទៀតថាតើ generation ទាំង4ហ្នឹង generation មួយណាដែល marketer គាត់គួរតែ focus ខ្លាំងជាងគេអឺបើសិនជាតាមកំណត់ខ្ញុំជាក់ស្ដែងតកតងជាមួយ opinion របស់ខ្ញុំបើសិនជាខ្ញុំជា marketer គឺ generation Z ដែលទទួលបានលទ្ធផលខ្លាំងជាងគេនៅពេលដែលយើងធ្វើ digital marketing ទៅកាន់ពួកគាត់ពួក ព្រោះដោយសារអីពួកគាត់កើតក្នុងឆ្នាំ1996ជាឆ្នាំមួយដែលអាចនិយាយថា អំឡុងពេលនៃអ៊ីនធឺណិតកំពុងតែផុសឡើងហើយកំពុងតែចាប់កបកើតនៅកំណើតឡើងខ្លាំងអាចនិយាយថា អំឡុងពេលនៃ industrial revolution ក្នុងការកើតឡើងអញ្ចឹងពួកគាត់គឺអាចចាប់បានតកតងជាមួយនឹងបច្ចេកវិទ្យានៃការឡើងនេះពេលបច្ចុប្បន្នគាត់មានចំណេះដឹងហ្មងសម្រាប់ទទួលបានបច្ចេកវិទ្យាជាជាងអ្នកដែលកើតមុនមុនហ្នឹងព្រោះភាគច្រើនគាត់លក្ខណៈយើងនិយាយដៃ ជាងនេះតិចគឺចាស់កម្រិលប៉ុន្តែបើបើយើងគិតទៅគឺ generation X ហ្នឹងគឺគាត់មានចំណេះដឹងតាក់ទងជាមួយនឹងបច្ចេកវិទ្យាច្រើនអញ្ចឹងអញ្ចឹងទៅនៅពេលដែលយើងធ្វើ marketing គាត់ប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាច្រើននៅពេលធ្វើ marketing ទៀតគឺគាត់ទទួលបានច្រើនជាងអ្នកដែលកាត់ឆ្នាំមុនមុននឹងព្រោះអ្នកដែលកាត់ឆ្នាំមុនមុនហ្នឹងភាគច្រើនគាត់ជាអាចនិយាយថារៀងចំណាស់ដែលសើគាត់អត់សូវចាប់អារម្មណ៍តាក់ទងជាមួយនឹងបច្ចេកវិទ្យាទេអញ្ចឹងហើយចំណុចមួយទៀតដែលនឹងអឺ លើកមកនិយាយនឹងនៅក្នុង demographic នឹងដូចគ្នាតកតងជាមួយនឹង education អឺ education គឺតកតងជាមួយនឹងកម្រិតនៃភាពជាដឹងរបស់ម្នាក់ម្នាក់មនុស្សម្នាក់ម្នាក់អញ្ចឹងយើងសួរថាតើនៅពេលដែលយើងអនុវត្ត practice ជាមួយនឹង digital marketing ទៅអឺ customer ឬក៏ audience របស់យើងនឹងគាត់គួរតែមានកម្រិតចំណេះដឹងបែបណាដើម្បីអាចទទួលបានជាមួយនឹង message ដែលយើង ផ្ញើទៅតាមតេតង social media ឬក៏ digital marketing ហ្នឹងអញ្ចឹងខ្ញុំអាចនិយាយថាសម្រាប់ audience ដែលយើងគួរទៅ select តកតងជាមួយនឹង education ហ្នឹងគឺគាត់ប្រចាំមកតកតងមានចំណេះដឹងលក្ខណៈ advanced ខ្លាំងពេកទេតកតងជាមួយនឹងបច្ចេកវិទ្យាជាក់ស្ដែងទៅគាត់អាចត្រឹមតែប្រើប្រាស់ជាមួយប្រព័ន្ធ social media លក្ខណៈ access ជាមួយនឹង internet ឬក៏ social media ឯមួយចំនួនហ្នឹងទៅហើយក៏គាត់អាច respond មកវិញជាមួយនឹងអ្វីដែលយើងផ្ញើទៅគឺវាគ្រប់គ្រាន់ហើយ គឺប៉ុណ្ណឹងហើយចំណុចមួយទៀតហ្នឹងដែលចំណុចទី3ហ្នឹងគឺតកតងជាមួយនឹង psychographic psychographic ហ្នឹងគឺនឹងនិយាយអំពីអឺដែលតកតងជាមួយនឹងជំនឿឬក៏តម្លៃឯមួយចំនួនតាក់ទងជាមួយនឹង customer របស់យើងហើយបើយើងធ្វើជាតាក់ទងជាមួយនឹង digital marketing ហ្នឹងគឺយើងអាចមានវិធីច្រើនមែនទែនក្នុងការតាក់ទាញរបស់ពួកគាត់ជាក់ស្ដែងដូចជាយើង post ជា video ឬក៏ជា picture ណាមួយតាក់ទងជាមួយនឹងតម្លៃហើយយើងភ្ជាប់ជាមួយនឹង psychographic price គឺទទួលបានលទ្ធផលខ្លាំងមែនទែននៅក្នុងនឹងព្រោះចាក់ស្ដែងដូចជាយើងតម្លៃលទ្ធផលរបស់យើងតម្លៃ1ដុល្លារក៏ប៉ុន្តែយើងដាក់ត្រឹម3.99ដុល្លារនៅតាម social media អញ្ចឹងគឺទទួលបានលទ្ធផលល្អមែនទែន ហើយចំណុចចុងក្រោយដែលខ្ញុំនឹងលើកមកនិយាយហ្នឹងគឺ behaviors បើតើតងជាមួយនឹង behaviors របស់ប្រជាជនកម្ពុជារបស់យើងនាពេលបច្ចុប្បន្នហ្នឹងគឺគាត់និយាយទៅគឺចាប់ផ្ដើមប្រើប្រាស់ជាមួយនឹង social media តើតងជាមួយ digital marketing ហ្នឹងក៏ប៉ុន្តែបើសិនជាយើងជា marketer ហ្នឹងក្រុមមុនរបស់យើងប្រើប្រាស់ជាមួយនឹង digital marketing ក៏ប៉ុន្តែជាក់ស្ដែងឧទាហរណ៍ថាយើងប្រើប្រាស់ជាមួយ website ដើម្បីឲ្យពួកគាត់ access ចូលមកមើលព័ត៌មានឬក៏ទិញសេវាកម្មអីមួយចំនួនក្នុងក្រុមហ៊ុនរបស់យើងក៏ប៉ុន្តែបើសិនជា website របស់យើងនឹងលក្ខណៈមានភាពលាក់លួអែឬអត់ទាន់ដំណើរការអ៊ីស្រួលបួអីហ្នឹងចុចទៅកៀងកៀងនេះហ្នឹងក៏គាត់អស់ជំនឿទុកចិត្ត behavior របស់គាត់គឺគាត់អត់អត់អត់ចូលចិត្តឡើងមានតម្រូវការឬក៏ថា ចេញពី website ហ្នឹងក៏គាត់អត់លក្ខណៈថាគាត់អត់សូវមានទំនុកចិត្តពលដោយសារតែ website អត់តន់ស្រួយអីផងអញ្ចឹងក៏គាត់អាចប៉ះពាល់ជាមួយនឹងក្រុមហ៊ុនឬផលិតផលរបស់យើងដូចគ្នាអរគុណច្រើនចំណុចខ្ញុំប៉ុណ្ណឹងសូមចូលដល់ចំណុចមិត្តភ័ក្តិខ្ញុំបន្តជំរាបសួរលោកគ្រូហើយសួស្តីអ្នកនរគ្នាម្ដងទៀតខ្ញុំឈ្មោះគឹមជូហើយខ្ញុំនឹងនិយាយតាក់ទងទៅនឹងអត្ថប្រយោជន៍ដែរយើងធ្វើ local digital marketing នឹង ដូចគ្នានឹងការធ្វើ digital marketing ធម្មតាដែរការធ្វើ local digital marketing ផ្ដល់នៅលទ្ធផលមួយចំនួនដែលបង្ហាញឃើញពីភាពវិជ្ជមានចំពោះ business owner ទី1គឺ save money អាចនិយាយថាជួយសន្សំថវិកាហើយនឹងពេលវេលាបានច្រើនដែលជាលទ្ធផលគឺ reach to your target audience អញ្ចឹងការ ការនាំយកផលិតផលទៅដល់កញ្ចក់ device របស់ target customer មួយទៀតកាលណាដែលយើងធ្វើ local digital marketing ហ្នឹងឲ្យតែយើងដាក់នៅក្នុងតំបន់ណាមួយដែលយើងបានកំណត់ទុកអញ្ចឹងអឺអ្នកដែលនៅក្នុងតំបន់ហ្នឹងគឺគេអាចនិយាយថាជាមួយរបស់យើងហើយអញ្ចឹងជាក់ស្ដែងគាត់នៅនឹងហ្មងយើងអាចអឺងាយស្រួលក្នុងការដឹកជញ្ជូននៅពេលដែលគាត់បញ្ជាទិញចំណុចមួយទៀតគឺ brand development កាលណាយើងបានធ្វើ digital marketing គឺធ្វើឲ្យគេស្គាល់យើងច្រើនគេមើលទៅវាមានលក្ខណៈ modern ហើយធ្វើឲ្យ brand របស់យើងនឹងកាន់តែល្បីមកកម្រិតទៀតស្ការគ្នាដល់ប្រើ device មួយនិយាយឬក៏ពិភាក្សាទៅជាមួយ device រាប់ពាន់ចំពោះអឺចំពោះ customer វិញក៏ទទួលបានលទ្ធផលច្រើនដែរតកតងនឹងទី1គឺយើងអាច យើងអាចរកអីដែលយើងចង់រកឃើញហ្នឹងយើងអាចរកឃើញភ្លាមតាក់ទងចំណុចមួយទៀតគឺ save time and effort យើងបាច់ចាំជីទៅទិញផ្ទាល់នៅពេលដែលយើងឃើញគេធ្វើ local digital marketing នឹងមកដល់ផ្នែកយើងភ្លាមបើយើងចាប់អារម្មណ៍យើងអាចទិញបានភ្លាមតើតើនឹងចំណុចទី3គឺយើងងាយស្រួលក្នុងការ compare price ហើយនឹងលក្ខណៈមួយចំនួនរបស់ផលិតផលរវាងក្រុមហ៊ុនមួយទៀតនិងក្រុមហ៊ុនមួយទៀតចំណុចទី 4គឺ freedom of choice ដែលស្របពេលដែលយើងចង់ហុកអីហើយយើងហុកឃើញភ្លាមហ្នឹងគឺពេលដែលយើងទិញវាក៏យើងមានជំរើសច្រើនដែរចំណុចទី5គឺ privacy ដែលក្នុងករណីខ្លះទៀតដែលអតិថិជនមានការខ្មាស់អៀនឬក៏ការទិញនោះដោយអត់ចង់បង្ហាញឈ្មោះឬក៏បង្ហាញមុខឲ្យគេស្គាល់គឺ local digital marketing ហ្នឹងនឹងជួយឲ្យអតិថិជនប្រភេទហ្នឹងទិញដោយសុបាយចិត្តដោយសារតែគេអាចប្រើ account fake ឬក៏ profile fake ចឹងទៅអញ្ចឹងចំពោះចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយចូលទៅដល់ចំណុចបន្ទាប់ទៀតនឹង present ដោយសមាជិកក្រុមរបស់ខ្ញុំគឺរាជជំរាបសួរលោកគ្រូហើយនិងសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះមានសវណ្ណារាជហើយថ្ងៃនេះដែរបន្ទាប់ពីកំជួគាត់បាននិយាយអំពីគុណប្រយោជន៍នៃ local digital marketing ឥឡូវយើង solution របស់វាវិញអឺប្រសិនបើយើងមើលតាមមួយផ្លាត់យើងឃើញថា digital marketing ហ្នឹងវាមានសារៈសំខាន់ណាស់ក្នុងការប្រមូលផលិតផលយើងប៉ុន្តែចាក់ស្ដែងទៅ digital marketing ហ្នឹងវាក៏មានគុណវិបត្តិដូចគ្នាអឺដូចនេះមុននឹងយើងសម្រេចចិត្តក្នុងការធ្វើ digital marketing យើងគួរស្វែងយល់អំពីគុណវិបត្តិនិងអឺការទៀនទាផ្សេងផ្សេងដែលជាប់ពាក់ព័ន្ធនឹង digital marketing ហ្នឹងដែលចំណុចទី1ហ្នឹងគឺ ទាមទារនៅជំនាញនិងការ training ក្នុងការអឺទាមទារនៅជំនាញនិងការហ្វឹកហាត់វាជាការទាមទារជាចាំបាច់សម្រាប់ឲ្យបុគ្គលិកយើងដើម្បីឲ្យដឹងថាគាត់ពិតជាមានចំណេះដឹងគ្រប់គ្រាន់ស្ទាត់ជំនាញដើម្បីពំនាំនៅភាពជោគជ័យដល់អាជីវកម្មរបស់យើងប៉ុន្តែពេលខ្លះវិញបុគ្គលិកហ្នឹងគាត់អត់មានចំណេះដឹងគ្រប់គ្រាន់ទេហើយក៏គាត់អាចបាន train ពេញលេញដែរអញ្ចឹងហើយវាធ្វើឲ្យមានកង្វះខាត ហើយវាធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់យើងទៀតអឺហើយមួយទៀតអឺបុគ្គលិកហ្នឹងក៏អាចបានយល់ពីការប្រើប្រាស់ app ផ្សេងផ្សេងអញ្ចឹងហើយវាធ្វើឲ្យមានលក្ខណៈថាក្រុមហ៊ុន យើងអាចដើរតាមសភាពការឬក៏ហៅថា trend នៅក្នុងសង្គមអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងអឺយើងត្រូវទីមួយធ្វើឲ្យប្រកាសថាបុគ្គលិកហ្នឹងគាត់ទទួលបានការវឹកហាត់ហើយគាត់មានចំណេះផ្ទាល់ខ្លួន ហើយមួយទៀតគឺ ហើយគាត់ចេះប្រើប្រាស់កម្មវិធីកម្ពុជាកម្ពុជាដូចជា Facebook Instagram ឬក៏ YouTube ផ្សេងផ្សេងអឺចំណុចចំណុចទី2វិញគឺ time consuming អត់ time consuming បកប្រែខ្មែរយើងថាការប្រើប្រាស់ពេលវេលាអញ្ចឹងហើយកិច្ចការនានាដូចជាការបង្កើត online advertising និង marketing content ហ្នឹងវាទាមទារឲ្យយើងនៅពេលវេលាមួយដ៏ខ្ពស់ហើយពេលវេលាមួយដ៏ច្រើនអញ្ចឹងហើយនៅពេលដែលយើងប្រើប្រាស់ពេលវេលានោះអត់បានត្រឹមត្រូវទេ ការខិតខំរបស់យើងនឹងវាដូចជាអត់ប្រយោជន៍ដែរ ហើយនៅពេលដែលយុទ្ធសាស្ត្រយើង ដាក់ទៅវាខុសគោលការណ៍អញ្ចឹងហើយ វាធ្វើឲ្យបរាជ័យដល់អង្គភាពទាំងមូលដើម្បីដោះស្រាយបញ្ហាហ្នឹងយើងទីមួយគឺបង្កើតឲ្យមាន ការ set goal ឲ្យបាន ត្រឹមត្រូវគឺស្វែងរកនៅ target special market យើង ដោយ focus ទៅលើ strategy តែមួយបានហើយមិនបាច់ broad ពេកទេហើយទី2ទៀតគឺយើងប្រើប្រាស់នៅ schedule schedule អនឡាញដែលយើងអាចបានទិញតាមអនឡាញបានដូចជា hot sweet ឬក៏ twig tag អីចឹងណាយើងយើងរៀប schedule online ចឹងវាស្រួលហើយចំពោះទី3វិញគឺ high competition ចំពោះផ្នែក high competition ហ្នឹងមានន័យថានៅពេលដែលយើងធ្វើឬក៏ចូលទៅក្នុង digital marketing ណាយើងត្រូវចាំថាមិនមែនមានតែយើងម្នាក់ឯងនៅមានក្រុមហ៊ុនផ្សេងផ្សេងជាច្រើនទៀតដោយថាមិត្តភ័ក្តិយើងបានលើកឡើងមិញហ្នឹងគឺសមាលើគេចូលចិត្តប្រើហ្នឹង digital marketing អញ្ចឹងអញ្ចឹងហើយយើងមានគូប្រជែងច្រើនណាស់ហើយ គូប្រជែងខ្លះខ្លាំងជាងយើងទៀតអញ្ចឹងហើយដើម្បីបញ្ហាទាំងអស់ហ្នឹងណាទីមួយគឺយើងធ្វើមិនឲ្យមានភាពលេចធ្លោជាងគេប្រមូលផលិតផលយើងធ្វើមិនហៅ influencer មិនឲ្យមកជួយប្រមូលផលិតផលយើងឬក៏ធ្វើវីដេអូផ្សេងៗបង្ហោះតាម Facebook ឬក៏ website ទៅហើយមួយទៀតវិញគឺការទាមទារ attention អឺហើយមួយទៀតវិញយើងចែកចាយអ្វីដែលជា positive impact ដល់អតិថិជនយើងឲ្យគាត់បានដឹង ចំពោះចំណុចទី4នេះគឺនិយាយអំពី complaint និង feedback ចំពោះចំណុច complaint និង feedback វិញវាក៏ធ្វើឲ្យប៉ះពាល់ដែរដល់ market online marketing យើងដោយសារតែអឺយើងដឹងហើយថាពេលខ្លះ feedback នៅក្នុង Facebook ឬក៏ website ផ្សេងៗហ្នឹងវាអាចដែរល្អទេព្រោះថាគេអាចទីគុណផលិតផលយើងគ្រប់ពេលវេលាយើងដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងហ្នឹងយើង យើងអាចជ្រើសរើសពីរគឺទីមួយគឺ ignore ហើយមួយទៀតគឺយើង reply ដែរតែ generic គួរសមហើយ security និង privacy issue ពេលខ្លះទៅក្រុមហ៊ុននឹងអតិថិជនយើងហ្នឹងក៏អាចជួបបញ្ហាហ្នឹងដែរដោយសារតែមានពួក hacker ផ្សេងផ្សេងដើម្បីដោះស្រាយបញ្ហាហ្នឹងទាមទារឲ្យស្ថាប័នទាំងមូលប្រុងប្រយ័ត្ននៅនឹងតន្តន័យហើយអតិថិជនដូចគ្នាក៏គាត់គួរតែព្យាយាមកុំឲ្យតន្តន័យទៅគេទាំងអស់ពេកហើយចំណុចចុងក្រោយគឺអឺភាពទុកចិត្តបានទៅលើបច្ចេកវិទ្យាព្រោះពេលខ្លះ បច្ចេកវិទ្យាពេលខ្លះអ៊ីនធឺណិតវាអាចដាច់ឬក៏អឺ website យើង error អញ្ចឹងហើយដើម្បីឲ្យដោះស្រាយបញ្ហាហ្នឹងយើងត្រូវ check មកឲ្យបានច្បាស់លាស់ជៀសវាងបញ្ហាផ្សេងៗកើតឡើងអរគុណអញ្ចឹងចូលមកមិត្តភ័ក្ដិខ្ញុំម្ដងអឺបន្ទាប់ទៀតគាត់នឹងប្រាប់ចំណុចបន្ទាប់ ជាដំបូងខ្ញុំសូមគោរពជំរាបសួរដល់លោកគ្រូហើយក៏សួស្តីដល់មិត្តភ័ក្តិទាំងអស់គ្នាអឺចំណុចដែលខ្ញុំត្រូវ respond គឺចំណុចទី5ដែលតាក់ទងជាមួយនឹង comparison between traditional and digital marketing ចំពោះអឺចំណុចខ្ញុំខ្ញុំនឹងលើកយកអឺពីភាពខ្ញុំនឹងយក definition យកមក compare គ្នារវាង traditional marketing និង digital marketing ដែល traditional marketing គឺជារបៀបឬក៏បច្ចេកទេសនៃការធ្វើទីផ្សារតាមរយៈអញនិយាយបានថាជា old way marketing មួយឬក៏សំដៅទៅលើអឺប្រភេទនៃការធ្វើទីផ្សារតាមរយៈ offline បើនិយាយឲ្យស្រួលស្ដាប់ទៅ traditional marketing គឺជាការធ្វើទីផ្សារតាមរយៈ offline ហើយចំណែកឯ digital marketing គឺជាការធ្វើទីទីផ្សារតាមរយៈ digital channel ដូចជា website ឬក៏ social media search engine អឺអញនិយាយបានថាគឺជាការធ្វើ marketing តាមរយៈ online អញ្ចឹងចូលទៅដល់ចំណុចបន្ទាប់ទៀតអឺចំពោះ ចំណុចបន្ទាប់ទៀតខ្ញុំនឹងលើកយកពី traditional marketing versus digital marketing ដែលមានចំណុចខុសគ្នាចំនួន4 4ដូចគ្នាដែលនឹងលើកយកមកបង្ហាញចំពោះ traditional marketing ទី1តកតងជាមួយនឹងការផ្សព្វផ្សាយផលិតផលឬក៏សេវាកម្មគឺគាត់ផ្សព្វផ្សាយតាមរយៈ telephone តាមរយៈការតឡាងជា banner បើនិយាយពីការតឡាងជា banner ហ្នឹងយើងដូចជាធ្លាប់ឃើញជាញឹកញាប់ហើយប្រហែលជា ប្រហែលជាឥឡូវហ្នឹងក៏នៅតែមានដែរតាមរយៈការតឡាង banner នៅ តាមទីសាធារណៈផ្សេងផ្សេងតាមរយៈអឺសាទំនើបឬក៏នៅតាម stop អីជាដើមអញ្ចឹងណាហើយមួយវិញទៀតគឺ broadcast broadcast ហ្នឹងគឺសំដៅទៅលើការផ្សព្វផ្សាយតាមរយៈវិទ្យុឬក៏ទូរទស្សន៍ door to door កន្លែង door to door ហ្នឹងគឺមានន័យថាការធ្វើ marketing ឬក៏ marketer គឺគាត់ត្រូវតែ រៀបចំនៃការធ្វើ marketing គាត់នឹងដោយឲ្យគាត់ជួបជាមួយដោយគាត់ជួបជាមួយនឹងអតិថិជន ផ្ទាល់មកអញនិយាយបានថាគាត់ធ្វើ marketing តាមរយៈ face to face ឬក៏គាត់ sell តាមរយៈ face to face អីជាដើមហើយមួយទៀតគឺតកតងជាមួយនឹង sponsorship ហើយចំណុចទី2តកតងជាមួយនឹង cost គឺថ្លៃដើមចំពោះ traditional marketing គឺគាត់មានថ្លៃដើមខ្ពស់ហើយអឺអញនិយាយបានថាដើម្បីផ្សព្វផ្សាយផលិតផលរបស់គាត់នឹងគឺគាត់ត្រូវចំណាយថ្លៃដើមខ្ពស់ទាំងការជួលបុគ្គលិកការជួលទីតាំងដើម្បី run business របស់គាត់នឹងហើយមួយវិញទៀត អឺតកតងជាមួយនឹង marketing ដូចជាពេលខ្លះគឺគាត់ត្រូវ print ក្រដាស់ដើម្បីអឺតែធ្វើ marketing ដោយយើងដូចធ្លាប់ឃើញតាមរយៈទៅសាទំនើបឬក៏ទៅជីជីម៉ូតូជីឡានអីតាមផ្លូវអញ្ចឹងមាន stock មានអីអញ្ចឹងមានជាគេចែកក្រាស់ដោយដើម្បីឲ្យស្គាល់ពីផលិតផលឬក៏ក្រុមហ៊ុនរបស់គេអញ្ចឹងខ្ញុំគិតថាកន្លែងហ្នឹងវា waste money មែនតែនហើយចំណុចទី3តកតងមួយអឺការ build brand ចំពោះ traditional marketing គឺគាត់អត់ងាយស្រួលក្នុងការ build brand ទេវាមិនមែនថានេះទេវាគឺប្រើប្រើពេលយូរដើម្បី build brand របស់គាត់ដើម្បីឲ្យគេស្គាល់ពីផលិតផលរបស់គាត់និងក្រុមហ៊ុនរបស់គាត់ចំណែកឯទី4គឺតកតងជាមួយនឹង make sure អឺ ចំពោះ traditional marketing គឺគាត់ពិបាកក្នុងការវាស់វែងពីលទ្ធផលដែលគាត់ទទួលបានមែនទែនហើយជាពិសេសនៅពេលដែលគាត់ធ្វើអីមួយគឺគាត់ពិបាកក្នុងការវាស់ស្ទង់ថាអតើអតិថិជនរបស់គោលដៅរបស់គាត់បានទទួលនៅអឺសារឬក៏បានទទួលនៅអ្វីដែលគាត់ចង់ផ្ដល់ឲ្យពួកគាត់ឬក៏អត់អីចឹងណាហើយមួយវិញទៀតអឺ យើងនឹងលើកហើយមួយវិញទៀតតទៅជាមួយ digital marketing អញ្ចឹងចំពោះ traditional marketing ខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងហើយចំពោះ digital marketing គឺមាន4ចំណុចដូចគ្នាចំពោះចំណុចទី1ការផ្សព្វផ្សាយ product ឬក៏ service របស់គាត់ហ្នឹងតាមរយៈ digital ឬក៏ electronic medium ដូចជា search engine PPC មកពីពាក្យ pay per click ហើយជាមួយនឹង web design social media ដូចជា Facebook IG YouTube ឬក៏ social media ឯផ្សេងទៀតចឹងទៅ ដូចជាឥឡូវយើងដូចជាមានថ្នោត app មួយទៀតដែលអាចផ្សព្វផ្សាយផលិតផលបានច្រើនហើយមួយទៀតតកតងជាមួយនឹង email marketing ជាដើមហើយចំណុចទី2អឺគឺថ្លៃដើមដូចគ្នា cost ចំពោះ digital marketing គឺគាត់មានការចំណាយទៅលើ cost គាត់តិចព្រោះដោយសារតាតាមតាមមើលទៅគាត់ចំណាយប្រាក់របស់គាត់ ច្រើនតាមពេលដូចពេលដែលគាត់ត្រូវចំណាយគឺគាត់ត្រូវចំណាយច្រើនប៉ុន្តែគាត់បានអត្ថប្រយោជន៍មកវិញក៏ច្រើនដែរដូចជាការចំណាយថ្លៃដើមគាត់គាត់ពេលខ្លះការធ្វើអឺការរកស៊ីតាមអនឡាញខ្ញុំលើកឧទាហរណ៍តទៅមួយការរកស៊ីតាមអនឡាញអឺគឺពេលខ្លះគាត់តែមានគាត់មានតា software ឬក៏គាត់មានតែ smartphone មួយហើយនឹងផលិតផលរបស់គាត់អាចស្តុកទុកនៅក្នុងផ្ទះគាត់ក៏គាត់អាចរកស៊ីបានដែរអញ្ចឹងគាត់អាចចាំបាច់តែជួលអឺជា ទីតាំងឬក៏ពេលខ្លះគាត់អត់ត្រូវការបុគ្គលិកឯងគាត់ម្នាក់ឯងក៏អាច control business ຂະຫນາດតូចរបស់គាត់នឹងបានដែរចំពោះទី3តកតមួយ Bill Brand ចំពោះ digital marketing គឺគាត់មានភាពលឿនក្នុងការ build brand របស់គាត់ដើម្បីឲ្យផលិតផលឬក៏សេវាកម្មរបស់គាត់ក្រុមហ៊ុនរបស់គាត់មានភាពល្បីល្បាញជាងមុនកាន់តែច្រើនហើយមានគេស្គាល់ក្រុមហ៊ុនរបស់គាត់ លឿនជាងមុនហើយតកតងជាមួយនឹងចំណុចនេះខ្ញុំសូមលើកឧទាហរណ៍តកតងមួយ Food Panda ដូចជាគាត់ទៅតែចូលមកក្នុងស្រុកយើងទៅតែបានខ្ទង់ជាប្រហែលឆ្នាំទេប៉ុន្តែសំបីតកូនក្មេងក៏គាត់ស្គាល់ពីថាអីទៅជា Food Panda ដែរក៏ដឹងថា Food Panda ហ្នឹងមុខងារគាត់អីគេដែរអញ្ចឹងកន្លែងហ្នឹងចំពោះ Food Panda គឺគាត់គឺគាត់មានមានមានការធ្វើ marketing តាមរយៈ digital marketing ច្រើនហើយចំពោះចំណុចមួយទៀត easy to make sure អឺដូចជានិយាយមិញអញ្ចឹងគឺអឺវាផ្ទុយពី traditional marketing អញ្ចឹងចំណុចនឹងដែរអឺខ្ញុំសូមអស់ត្រឹមនឹងហើយបើគិតទៅធ្វើត្បិតតា digital marketing វាត្រូវបានគេប្រើប្រាស់ច្រើនមែនប៉ុន្តែក៏នៅតែមាន company មួយចំនួនគឺគាត់ធ្វើ digital marketing គាត់ធ្វើ marketing តាមរយៈ international uh, traditional marketing ដដែលដោយសារតែពេលខ្លះគាត់អត់ទាន់ស្គាល់ពី technology ឬក៏គាត់អត់តាមទាន់ technology ពេលដែល technology ចូលមកលឿនពេកគាត់អត់អាចបត់បែនឬក៏ទទួលយកភ្លាមភ្លាមទេអញ្ចឹងបើតាមគំនិតរបស់ខ្ញុំខ្ញុំគិតថា company គាត់គួរតែប្រើប្រាស់តាំងពីតាំងពីវិធីហ្មងព្រោះដោយសារតាវាអាចបំពេញនៅចំណុចខ្វះខាតគ្នាទៅវិញទៅមកបានអញ្ចឹងណាដើម្បីឲ្យក្រុមហ៊ុនឬក៏អាជីវកម្មរបស់គាត់អឺដំណើរការទៅមុខកាន់តែលឿនហើយដូចស្រុកយើងឥឡូវនៅក្នុងប្រទេសកម្ពុជាក៏មានក្រុមហ៊ុនជាច្រើនដែលគាត់អឺ ធ្វើ marketing តាមរយៈទាំងពីរវិធីនឹងដែរទាំង traditional marketing ក៏ដូចជា digital marketing អញ្ចឹងចំណុចរបស់ខ្ញុំខ្ញុំសូមអរត្រឹមហ្នឹងអរគុណលោកគ្រូហើយក៏អរគុណអ្នកទាំងអស់គ្នា